ចង់យកបត់ណាខ្ញុំយកតាំងពីយូរអើខ្ញុំជឿឯងម្ដងក៏បានតែកុំឲ្យមានលើកទី2បើមិនចឹងទេហើយជាមួយខ្ញុំនឹងមានរឿងធំជាមិនខានទេបងឈ្មោះអណៃដល់ហើយ ធំធំប៉ុណ្ណឹងមានការងារធ្វើអីមិនចុចចិត្តផុសនាមដើមថៃបងម៉េបងអត់មានមានពេលតនេចេះតែលើកលេខទូរស័ព្ទប៉ុណ្ណេះកុំអាងអីផុសនេះផុសនោះពេកហើយម៉ៃលវធ្វើអីបានជាគ្មានពេលហ្នឹងឬមួយក៏ខ្ញុំខុសនេះគឺវាត្រូវចំណុចហើយម៉ៃនេះវាមានខ្លួនខ្ញុំផុសនេះហ่ะគឺចង់ឲ្យម៉ៃដឹងខ្លួនខ្លះទោះត្រូវមិនត្រូវក៏ដោយដែរពេលខ្លះចេះលាក់លាក់ខ្លះទៅកុំប្រកាចចេញមកវាអាចច្រឹកបែបហ្នឹងហ៎ ស្ដុកខ្ញុំគឺវាអញ្ចឹងបងឯងគ្មានសិតអីមកហាមផត់ខ្ញុំផុសបានទេខ្ញុំផុសទៀតបងឯងគឺវាត្រូវហើយបងឯងទុកខ្ញុំចោលរហូតឬមួយក៏បងឯងមានស្រីមែនហុយទេមិនរត់រឿងរហូតអញ្ចឹងជួយចិត្តបង្កើតរត់រឿងឆ្លោះគ្នារហូតអញ្ចឹងអាមិនមានរឿងអីផងក៏រត់រឿងឲ្យឆ្លោះគ្នាដែរអត់យល់ទេនេះ ទីមានអីមែនគឺយើងជួបគ្នាមួយបោះសិលាជួបគ្នាទៀតហើយហើយមួយខែចង់ជួបគ្នាម្ដងអូយគឺបងសិលាជាអ្នកខុសឯងមិនយើងឯងអូយណាកុំអស់កន្លះខ្លាំងពេកឥឡូវឯងនៅណាតណៃអត់អូយអត់ទេយើងអត់ទៅទេព្រោះថាស្អែកហ្នឹងណាយើងត្រូវបង្ហាយការងារមេយើងខ្ជិលណាប៉ុណ្ណឹងបានទេណាម៉ាលីម៉ាលី មួយខ្ញុំជិះម្នាក់ម្នាក់ជិះដល់អស់អញ្ចឹងចាំមើលយើងធ្វើមើលមិត្តចរិតអន់មិត្តចរិតអន់ខ្លះពេលចង់ពឹងពាក់យើងមានមុខរហូតតែពេលយើងពឹងពាក់វិញបាត់មុខឲ្យឆឹងមិនបែបនេះគួររាប់រងទេ hashtag more love ឡាទីមកជ័យទៅឡាទី9ខ្ញុំចេញទៅក្រៅហើយមានរឿងអីទៀតរឿងដាលដាលហ្នឹងណាធ្វើដូចមិនដឹងច្រឹកឡាទីខ្ញុំហត់នឿយយីមែនមានរឿងអីតិចផុសនេះផុសនោះឥឡូវមកប្លុកលេខប្លុក Facebook ខ្ញុំទៀតអត់យល់ថាគិតអីយីមែនអញ្ចឹងហើយបើខ្ញុំខលមកម៉ាលីឯងហ្នឹងណាជួយទៅប្រាប់ឡាទីផងឲ្យចេះធ្វើ ច្រឹកមនុស្សធំខ្លះផងខ្ញុំថាមកពីសាលាឯងទៅដឹងឡាទីខឹងល្មមល្មមក៏លួងគេទៅ ហើយអារឿង postator ហ្នឹងខ្ញុំគិតថាមកពីនាងតែរឿងការងារពេកនេះចិត្តតែផុសទៅមែនទេខ្ញុំឃើញអ្នកផ្សេងអីគេមិនអង្គុយតនេមកផុសនេះផុសនោះដោយឡាទីអញ្ចឹងផងអឺមកអីមិនមិនសម្រួលគ្នា សង្សារគ្នាសោះហ្នឹងណាមកពីស្រឡាញ់ហ្នឹងហើយបានចង់ឲ្យឡាទីឈប់ធ្វើចរិតអញ្ចឹងយូរយូរទៅរឿងខ្លួនឯងយកទៅផុសឲ្យគេដឹងឮអត់អីម៉ាលីអត់មានរឿងអីខ្ញុំគាត់តែចង់ប្រាប់ម៉ាលីតែប៉ុណ្្នឹងឯងអរគុណច្រើនណាស់ម៉ាលីបាយបាយ អឺអត់អីទេចឹងបានទេចឹងបាយយ៉ាប៉ះមនុស្សមានស្នេហាស្អីបន្តិចក៏ខឹងគ្នាស្អីក៏បន្តិចក៏ខឹងគ្នាអើយហើយវាស្អីទៀតនេះអស់ពីមួយចូលមួយហ្មងអីអាឡូសិលាមានអីមែនមិនខំមកខ្ញុំទាំងយប់ចឹងនេះឯងនិយាយដូចជាធម្មតាល្អណាស់ណោះតែអ្នកគេនេះកំពុងតែផុស Facebook ថាឯងណា ផុសថាឲ្យថាឲ្យរឿងអីគេមិនក៏យើងអត់ដឹងយើងដូចជាមិនដែលតែមានសត្រូវមានឆ្លោះគ្នាមួយណាគេនេះឯងមិនបានមានរឿងជាមួយអ្នកណាឯងក៏ប៉ុន្តែមិត្តភក្តិសម្លាញ់របស់ឯងនេះគឺនាងឡាទីនោះអីកំពុងតែផុស Facebook ឌៀមដាមថាឯងណានេះឯងមិនដឹងទេឯងចំឡាទីផុសអីគេអញ្ចេះចាំបន្តិចយើងបើក Facebook ក្នុង laptop មើលសិន យ៉ាងម៉េចអីឃើញហើយនៅម៉ូឡូតែបើតាមយើងគិតណាគឺជាឯងណាអឺមែនតាលទីថាយើងវាតែមកបបួលយើងតែផឹកហើយយើងក៏អត់ទៅតបតែជាអញ្ចឹងហ្នឹងណាអើយមិនស្មានតាវាធ្វើចរិតអញ្ចឹងសោះនេះហើយនាងហ្នឹងតែអញ្ចឹងហ្នឹងយើងឃើញពេលណាក៏វាផុសដែរស្អីបន្តិចផុសស្អីបន្តិចផុសយើងនេះចូលតែប្លុកវាចោលទេអើយនេះបើគេដឹងថាលាទីផុសដៀលយើងយើងខ្មាស់គេងាប់ហើយនេះ ហើយអារឿងខ្មាស់គេអ្នកណាក៏ចេះខ្មាស់ដែរអារឿងផុសថាយគេអញ្ចឹងតែថ្ងៃមុនឃើញឆ្លោះគ្នាជាមួយនឹងលីកាដោយសារតែអារឿងពូកែផុសឌៀមដាមថាយគេហ្នឹងគេអញ្ចឹងមែនហ្នឹងចរិតអញ្ចឹងអញ្ចឹងអីអើយទៅឲ្យឆ្ងាយចុះចាំមើលស្អែកណាចាំយើងទៅនិយាយមួយវាម្ដងកុំឲ្យយើងដេកក្តៅចិត្តតែឯងអញ្ចឹងអឺមិនអីទេអញ្ចឹងប៉ុណ្ណឹងឯងយើងមានរឿងចង់ប្រាប់ឯងតែប៉ុណ្ណឹងឯងអឺ នាងឡាទីស្អែកដឹងគ្នាមួយយើងហើយយើងលែងទុកមុខឲ្យណាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយ គ្នា Colgate សោះអបថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូប ជានិរន្តរ៍ Similac Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងពិសាគ្រឿងស្រវឹងសូមកុំបាក់បោកស្ទីជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរឹងមាំ Milo Ultimate Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជា ឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡាហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ អបសក់កែផោះលេងទៅឯងប្រាប់ឆ្កែក៏ឆ្កែវាមិនជឿដែរសាធរនឹងឯងផោះចង់សម្ដៅយើងគ្រាន់តែយើងដាក់ទូរស័ព្ទចុះភ្លាមឯងផោះដៀលឲ្យយើងភ្លាមនឹងមិនមែនផោះយើងទៀតហ៎តើឯងនិយាយតិចតិចបានទេនិយាយមើលតែមនុស្សមិនដែលស្គាល់គ្នាស្ដាប់ថាហ្នឹងយើងផោះតែយើងឯងឬមួយក៏ឯងមានខ្លួនបើឯងផុស យើងក៏មិនថាដែរតែឯងនៅដាក់អសមកឡទៀតនឹងឯងមិនថាយើងទេអូកាន់តែធ្ងន់ធ្ងរនេះយើងហ្នឹងបានខុសថាឯងទេយើងខ្យល់និយាយណាមកឆ្លុះគ្នាបានយើងក៏ធ្វើការហ្នឹង ម៉ាលីមកយើងមានណាមានឈ្មោះមួយម៉ាលីណាគ្រាន់តែឃើញគេរវល់ក៏ខ្ជិលហៅទៅស្អីនឹងតាទីអូ គឺអបសក់ចង់ថតរូបលេងប៉ឹងបត់ឲ្យធ្វើជាទូផ្លោះសិនណាធ្វើទូផងមិនទៅអត់យល់អូយលេងហ្គេមទៅខ្ញុំគ្រាន់តែដាក់ក្បាលលើស្មាបត់ហើយថតរូបតិចទេអីទេឡាទីតិចមានរឿងហ៎មានរឿងអីទៅគ្រាន់តែប៉ុណ្្នឹងសោះ ដែលជាសះសានឹងគ្នាទៅណាកុំយកច្រឡំតែជាមនុស្សអ្នកដែលយកចិត្តគ្នាខ្លាំងជាងពាក្យថាសង្សារទៅទៀតចុំអាទីធ្វើស៊ីខ្ញុំមែនធ្វើស៊ីអីគ្រាន់តែផុសប៉ុណ្ណឹងសោះនេះខ្លាយសង្សារមែន មិនឲ្យខ្លាចមិនសង្សារបើសង្សារខ្ញុំការចងប់ពីហ្នឹងអូយតើតើចាំគ្នាប្រាប់ឲ្យខ្ញុំគ្រាន់តែផុសឌឺសង្សារខ្ញុំបន្តិចសោះ ភាពនិងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ Similac Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងពិសាគ្រឿងស្រវឹងសូមកុំបាក់បោកស្ទីងជីវិតប្រកបដោយភាពស្វាហាប់ download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃនឹងមុំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខ ស្វាងចែជាមួយ Nescafe កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រាយ៉ាមវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡាក់ Gen IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ ធ្វើចាំស្រីអត់ចេះខ្មាស់គេថតគៀកកាយគ្នាមើលប្រុសផ្សេងផុស Facebook ហើយនៅសេ caption អីចឹងទៀតរឿងខ្ញុំតាខ្ញុំធ្វើអីរឿងខ្ញុំក៏មិនចេះបើយើងមិនសង្សារគេខ្ញុំអត់ចេះរឿងយើងទេបើអ្នកផ្សេងខ្ញុំក៏អត់ខ្វល់ដែរណាកុំប្រសែខ្ញុំបែបនេះណាខ្ញុំមិនមែនកូនក្មេងទេហើយបើមកនិយាយឲ្យដឹងគ្នាអញ្ចឹងទៅណាក៏ទៅទៅកុំមកខ្វល់រឿងខ្ញុំបើខ្ញុំដឹងចរិតយើងអញ្ចឹងខ្ញុំក៏អត់យកយើងដែរ អូបើធំបានទេបែកគ្នាទៅស្នាខ្ញុំខ្វល់មែនសង្សារដូចជាលោកឯងនេះធ្វើស្អីខ្ញុំបានខ្លះបែកគ្នាក៏ល្អដែរព្រោះថាយើងសម្បូររឿងឲ្យខ្ញុំផុសខ្លាំងណាខ្ញុំដឹងតបែកឯងស្មារខ្ញុំចង់បានមនុស្សស្រីមានរឿងអីតិចតួចផុសឌៀបបាននេះអញ្ចឹងមែនអញ្ចឹង កម្លងនឹងដែរអូគឺខ្ញុំចិត្តតែដើរទៅដើរមកហ្នឹងណាមកពីស្មុកស្មាញពេកមិនដឹងថាទៅណាហើយក៏បានជួបសិលាទៅអត់តាពួកឯងពងរនអ្នកនិយាយជាមួយផងនេះអបសុកហើយមានរឿងអីគេនឹងសិលា បានមើលទឹកមុខដូច stress ខ្លាំងមែនអូរឿងការងារមានអីអូខេតាតែនិយាយទៅ រឿងស្នេហាពិបាកហ្មងណាថាម៉េចបញ្ហារឿងស្នេហាអូយខ្ញុំក៏កំពុងតែជួបបញ្ហានឹងជាមួយសង្សារខ្ញុំដែរខ្ញុំស្មុគស្មាញខ្លាំងណាស់នេះខ្ញុំមិនដឹងថាធ្វើមិនល្អទេបងម៉ែមួយសង្សារមានរឿងដែរអត់ដឹងសោះហ្មងនិយាយទៅអត់ដែរឃើញបងម៉ែបាក់ចិត្តអីផុសក្នុង Facebook អីគឺអត់ដែរឃើញសោះហ្មងអើយហើយណែប្រងឲ្យខ្ញុំធ្វើមិនហ្នឹងប្រងឲ្យខ្ញុំនឹងផុស Facebook សែតសែតឲ្យគេដឹងលឺហ្នឹងមែន អូយខ្ញុំមិនមែនជាមនុស្សត្រាម៉ាបែបហ្នឹងឯណាហើយខ្ញុំនឹងសង្សារខ្ញុំណាបែកគ្នាក៏ពួកខ្ញុំស្ងាត់ដែរដឹងថាទៅហែកហួរខ្លួនឯងឲ្យគេដឹងបានស្អីមកវិញហងណាល្អតាបើសង្សារខ្ញុំចេះគិតចឹងហ្នឹងមិនដឹងល្អមកយីយីមែនហងៃខឹងគ្នាអីឆ្លោះគ្នាអីតិចសង្សារខ្ញុំផុសនេះផុសនោះនិយាយទៅផុសរហូត ហើយថ្ងៃហ្នឹង ឆ្លោះគ្នាតើវិញម្ដងផុសអីទៀតទេនិយាយមែនរាល់ថ្ងៃហ្នឹងមុននឹងខ្ញុំផុសអីក៏ដោយ គឺខ្ញុំគិតច្រើនណាព្រោះថាពេលខ្លាចផុសទៅវាមានបញ្ហាដល់ខ្លួនឯងបើមិនអញ្ចឹងទេ ពេលដែល load memory មួយឆ្នាំនៅក្នុង Facebook ហ៎ហើយឃើញ status ចាស់ចាស់ដែលយើងផុសមុនហ្នឹងណាអូយគឺខ្ញុំពិបាកទទួលយកហ្មងណាជឿខ្ញុំណាទោះផុស Facebook ក៏អត់មានបានការអីដែរមានតែគេយំសើចនឹងឯង ថាជាងក៏បានដែរតែខ្ញុំបាក់ប្រាប់សង្សារខ្ញុំពួកអីសង្សារខ្ញុំនិយាយគ្នាអត់ដឹងរឿងប្រាប់ពេលណាក៏ដោយដែរកុំចេះដឹងរឿងគេកុំចេះដឹងរឿងគេនិយាយទៅប៉ះពាល់អត់បានសោះហ្មងអត់យល់មនុស្សស្រីភាកច្រើនណាគឺចូលចិត្តផុសអញ្ចឹងឯងហើយខ្ញុំក៏តែងតែប្រាប់ប្អូនស្រីខ្ញុំដែរថាធ្វើអីក៏ដោយកំផុស Facebook នឹងអីវាអត់ល្អទេអញ្ចឹងសិលាសាកទៅនិយាយជាមួយគេម្ដងទៀតមើលក្រែងគេស្ដាប់ហ៎ចាំមើលខ្ញុំ ហោសាក់និយាយមួយគេមើលម្ដងទៀតនិយាយចឹងបងវិញមិនបានឆ្លុះគ្នាមួយសង្សារដល់ថ្នាក់បាយគ្នាចឹងគឺមកពីខ្ញុំចូលចិត្តមនុស្សដែលសុំ password Facebook ខ្ញុំហ្នឹងណាសង្សារក៏ដោយគេក៏តែងតែមានរឿងផ្ទាល់ខ្លួនគេដែរបើសិនជាខ្ញុំប្រុងក្បត់ គេទោះឲ្យ password Facebook គេក៏ដោយក៏ខ្ញុំក្បត់គេបានដែរនេះទៀននេះទៀននោះនិយាយគ្នាមិនស្ដាប់សោះមកពីបែបហ្នឹងឯងបានឆ្លោះគ្នារហូតដល់ថ្នាក់បែកគ្នាហ្នឹងណា ហើយនេះមនុស្សមិនមែនស្រឡាញ់គ្នាតាមតាមមួយថ្ងៃពីរថ្ងៃណានេះស្រឡាញ់គ្នាចិត្តមួយឆ្នាំអីហ្នឹងណាគេអញទុកចិត្តបងម៉ែអញដឹងព្រោះបងម៉ែអញស្អាតចឹងណាខ្លាចមានគេញ៉ែចឹងទៅអោះហើយនិយាយរឿង password Facebook ហ្នឹងកាលមុនខ្ញុំធ្លាប់ចង់សុំ password Facebook គេដែរតាតែគិតទៅគិតមកបើយើងសុំ password Facebook គេគេគាត់ទៅសុំយើងវិញឯងទៅគិតចង់គិតឡើងខ្ជិលហ្មងទៅ នឹងឯងសិលាឯងនិយាយចឹងគឺត្រូវហើយធម្មតារឿងហ្នឹងគឺវាតែងតែមានទៅមានមកអញ្ចឹងឯងហើយមិនខ្ញុំមិនទុកចិត្តសង្សារខ្ញុំខ្លាចគាត់យក Facebook ខ្ញុំហ្នឹងទៅធ្វើអីផ្ដេសផ្ដាស់ទេតែខ្ញុំមិនចូលចិត្តអាបិទសិតគ្នាពេកអញ្ចឹងឯងកុំថាឡើយតែ password Facebook ក៏ស្បីតែទូរស័ព្ទខ្ញុំក៏ខ្ញុំចង់ឲ្យគាត់ឆែកដែរព្រោះថាស្រឡាញ់គ្នាជាសង្សារឯហ្នឹងហើយខ្ញុំក៏មិនជាជនសង្ស័យដែលធ្វើរឿងអីចាំតើឲ្យគាត់ចាប់កំហុសនោះដែរ មនុស្សខ្ញុំណាស្រួលខ្លាំងណាបើស្រឡាញ់គ្នា មានរឿងអីក៏សួរគ្នាមកចាំបាច់ទៅតាមដានគ្នាធ្វើអីនិយាយទល់មុខគ្នាទៅវាគឺជារឿងល្អបំផុតទេមិនថាសង្សារឬក៏មិត្តភ័ក្តិអីថាចឹងក៏ល្អម្យ៉ាងដែរប៉ុន្តែរឿងខ្លះបើយើងជាសង្សារគ្នាលាក់បាំងគ្នាពេកគឺវាមិនកើតដោយតែខ្ញុំប្រាប់តាំងពីដំបូងចឹងបើមនុស្សស្រឡាញ់គ្នាមិនទុកចិត្តគ្នាហើយយករឿង password Facebook នឹងជាធំណាក៏ខ្ញុំមិនស៊ូដែរ ចោះតម្រាំដល់ថ្ងៃទៅមុខចាប់ដៃគ្នាខ្លាំងជាប្តីប្រពន្ធប្រច័នគ្នាហើយឡើងគ្នាពេញនឹងអីអីហើយបាននិយាយមិនចេះស្ដាប់គ្នាដែរដែរអញ្ចឹងបែកគ្នាក៏ល្អដែរចិត្តដាច់ហ្នឹងណោះហ្នឹងហើយខ្ញុំចឹងហើយអូយណែសិលាទៅរកញ៉ាំអីមួយ គ្នាមិញហើយខ្ញុំឃ្លានហើយនេះមានអីល្អតើឥឡូវឃ្លានដែរនឹងចាតោះ ភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សោះអបថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Similac Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងពិសាគ្រឿងស្រវឹងសូមកុំបើកបបស្ទីងជីវិតប្រកបដោយភាពស្វាហាប់ download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីផ្លូវតបល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខ ស្វាងចែជាមួយ Nescafe កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡាក់ហ្គេន IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ មានអីក៏ឆាប់និយាយមកយើងប្រញាប់ធ្វើការតទៀតគឺយើងឆ្លុះនៅជាមួយរបស់សិលាឯងជួយយើងបន្តិចបានអត់យើងគ្មានពេលរវល់ខ្វាយខ្វល់រឿងណាគេយល់អត់យើងចាំសិតធ្វើឯងផងថាយើងឯងមុនច្បាស់បើឯងចេះគិតណាហើយយកសតិខ្លួនឯង រឿងយូរហើយនឹងខឹងទៀតយើងមកប្រាប់ឲ្យថាយើងមកផត់ដេញដាមកឯងទេយើងខំប៉ុណ្ណឹងយើងដឹងហើយថាសម្ដីមួយណាឯងនិយាយប៉ិតសម្ដីមួយណាឯងនិយាយប៉ិតមកពីចរិតអញ្ចឹងណាបានបង្ករឿងអាគេរហូតណា 怕读了《诗 Ferca không comment xài được kì chơi chung không? À? នេះខ្ញុំហៅមីហៀមកដើម្បីជួយមើលឯកសារបុគ្គលិកពីរនាក់ដែលខ្ញុំត្រូវដំឡើងដំណាក់យ៉ាងចាអ្នកណាដែរលោកប្រធានជួយប្រាប់ឈ្មោះខ្ញុំមកចាំខ្ញុំរៀបចំលោកប្រធាននេះបុគ្គលិកទី1គឺឈ្មោះសុកឡាទីចំណែកបុគ្គលិកទី2គឺឈ្មោះជាម៉ាលីចាអញ្ចឹងចុះខ្ញុំរៀបចំជូនលោកប្រធានជិបញ៉ាំ នៅដដែលកន្លែងធ្វើការខ្ញុំពិតជាលំអៀងបុគ្គលិកណាស់បងប្អូនជម្រាបដល់អ្នកនរគ្នា ចេះតែមកចោទប្រកាន់ខ្ញុំខ្ញុំមិនដែលមានស្រីញីអីណាឃើញតែរបៀបប៉ុណ្្នឹងហើយមកបកាយទៀតហើយនេះចាំទៀតហ្នឹងមិនសោះឲ្យច្រើនណាស់ហីទៅចង់មានស្រីទៀតនេះចេះតែវាឆ្ងាយទៀតខ្ញុំមិនដឹងអីកុំចេះតែចង់អ៊ំលេងនេះអញចង់បាច់ខ្ញុំទៅតាមស្រីហ្នឹងមែនហ៎ខ្ញុំអត់ចង់និយាយមកឯងមកងាត់ងាយទៅរឿងខ្ញុំទៅ មួយសិនដឹងតែគេមើលច្រើនមកប្តីរវាយប្រពន្ធអញ្ចឹង 我忘了，我记不得。 ភាពនិងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Simula Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងពិសាគ្រឿងស្រវឹងសូមកុំបាក់បោកស្ទីងជីវិតប្រកបដោយភាពស្វាហាប់ download យកកម្មវិធី Fancy Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខ ស្វាងចែជាមួយ Nescafe កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection ពិសាដោយការទទួលខុសត្រូវនៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡា Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ ញឲ្យឆាប់ប្រយ័ត្នអញប្តឹងហើយនឹងអញចេះច្បាប់អត់ដើរថតគេអញ្ចឹងបើនៅតែមិនលុបទៀតអញប្តឹងមែនតើទេវិញប្រយ័ត្នបែបនេះខំជឿស្អាបណ្ដឹងហីបានមិនស្ដីឲ្យទៀតបាត់តើឲ្យប្តីវាយងាប់តើតែគណីតែអីអស់លីងឯង cho mà Chị mới giúp mẹ hai cái má tính đi mình cả nè Mình dậy bài mình Cứ miên này thầm mình Nè cho mơ nghi khi không mẹ ខ្ញុំធ្លាប់ប្រជុំពីរបីដងហើយជាមួយបុគ្គលិកទាំងអស់រឿងតាក់ទងនឹងយកបណ្ដាញសង្គមមកវិបហាក្រុមហ៊ុនតែឡាទីអីនៅតែមិនព្រមស្ដាប់ផុតជាហៃហូធ្វើបែបនេះចង់មើលងាយក្រុមហ៊ុនមែនដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងបើសិនជាខ្ញុំមិនផុតអញ្ចឹងស្មានតែលោកប្រធានដឹងថាខ្ញុំចង់បានអីខ្ញុំគ្រាន់តែទៀមទាយុទ្ធធម៌ខ្លួនឯងតែប៉ុណ្ណោះនេះធ្វើខុសហើយមិនព្រមទទួលខុសទៀតទេ ខ្ញុំធ្លាប់ធ្វើការជាមួយបុកលោកខ្ញុំច្រើនខ្ញុំទៅជួបបងដៃមួយទេហើយខ្ញុំក៏ដឹងដែរថាបុកលោកខ្ញុំត្រូវការអីឬក៏ចង់បានអីគឺខ្ញុំមើលទៅតាមសមត្ថភាពតែចំដៃបងអូនវិញគឺគិតតែផុសចាប់បង្ហោះក្រុមហ៊ុនទាំងដល់មិនមើលខ្លួនឯងខ្ញុំមើលខ្លួនឯងបានរហូតខ្ញុំដឹងថាខ្ញុំមានសមត្ថភាពបញ្ចេញបាលីតែមេបានជិះលំអៀងមើលឃើញតែបុគ្គលម្នាក់មើលរំលងខ្ញុំ មានអាណារបៀបនេះគឺមកពីច្រកអូនឯងរបៀបនេះហើយបានជាខ្ញុំមិនយកធ្វើការជាមួយទៀតគឺខ្ញុំមិនត្រូវការបុកម្លឹកដែលយកយូរនៅក្នុងផ្ទះដង្ហែមួយដល់ផ្សេងដល់នោះទេខ្ញុំក៏មិនចង់ធ្វើការជាមួយនឹងមេលោកនេះដូចជាលោកឯងនោះដែរបញ្ឈប់ក៏បញ្ឈប់ស្មានតែមានតែក្រុមហ៊ុននេះមួយមែនខ្ញុំទៅធ្វើការកន្លែងផ្សេងទេ ចឹងម៉ាលីម៉ាលីមិនហែហៅឡាទីមកចឹងពួកអីយើងឃើញហែពីរនាក់អត់សាសនាគ្នាសឹងអីជឿអើយឲ្យយើងហៅគេមកមិនបាច់បើយើងនិយាយរកគេគេធ្វើគំរូគំរើយដាក់យើងហ្នឹងហើយបើគេដើរវិញយើងគេមិនចង់មើលផងសម្លាញ់នឹងគ្នាយូរដែរហើយគ្រាន់តែរឿងមិនប៉ុណ្ណឹងធ្វើដូចរឿងធំចឹងច្រកយើងមិនចេះគុំគួនណាគេយូរទេតែយើងនិយាយមែនដំបូងយើងក៏ខឹងវាដែរ ដែលវាផុសថាឲ្យយើងនឹងហ្នឹងតែយើងមិនចេះខឹងណាគេដល់រហូតដោះស្រាយកាន់ឆ្នាំទេខឹងហើយក៏ថាឲ្យថាឲ្យហើយក៏ធម្មតាវិញទៅអូនិយាយអញ្ចឹងយើងឃើញឡាទីនេះផុសថាអីខែហើយយើងរងបើកមើលតាំងពីម្សិលមិញពេលអនុប្រាប់នេះតែចៃដន្យអីវាប្លុកយើងចោលបាត់ហើយយើងកុំឲ្យតែដឹងអីអើយប្លុក ប្រហែលជាឃើញយើងដល់លេងមិនមកលេងដឹងស្អីអីក៏ប្រកាន់បាក់ពួកម៉េះយើងណាក៏យើងដើរមួយដែរមិនប្រកាន់ថាអ្នកនេះអ្នកនោះផងហ្នឹងលើកអីមិនហ្នឹងណាយើងក៏តែហៅគេឲ្យមកជុំលៀងតង់ទី2តង់មួយយើងដែរតែតែចូលសំប្រហែលជាប្រងលេងយើងចោលដែរដឹងអើយយើងសុំតសាយឯងហ្មងដឹងខាងឡាទី ធ្វើច្រកចឹងដាក់ដែរនៅតែតាមត្រគេទៀតបើសិនជាគ្នាវិញផ្សេងត្រទេរាល់ថ្ងៃនេះណាសង្សារតែប្រទេសយើងមិនចង់សាងមិនត្រូវទេហើយរឿងអីចោលបានណាយើងក៏ចោលខ្លះទៅយើងមិនចង់កាត់ច្រើនខ្លាចខាត់ជំងឺរោគចិត្តអូនិយាយថាពីម្សិលមិញយើងបានស្ដាប់ឮបងលេខានិងបងវិធាននិយាយពីរឿងណាទីដែលផុសត្រាម៉ានៅក្នុង Facebook ហ្នឹងហើយឮថាចង់ឡើងតំណែងឲ្យទៀត ប៉ុន្តែមកពីឡាទីហ្នឹងបកាយផុសពេកហ្នឹងហើយបានជាគាត់អត់ឲ្យធ្វើវិញទៅអើយរឿងហ្នឹងណាយើងក៏និយាយប្រាប់វាដែរថាមានរឿងអីតិចតួចហ្នឹងក៏ផុសក្នុង Facebook ដាក់ទៅក្នុងចិត្តខ្លះទៅតែយើងស្ដាប់ឥឡូវមេដៅនឹងចង់ក៏ពិបាកដែរកន្លែងការងារមិនមែនចេះចង់ផុសនេះផុសនោះបានស្អីទៅចិត្តណាណោះ អើយណែណែណែបានហើយឈុំនិយាយរឿងឡាទីហ្នឹងទៅណែមកនិយាយរឿងម៉ាលីយើងវិញតំណែងក៏ឡើងប្រាក់ខែក៏ឡើងឆ្នាំនេះគឺហេងហ្មងបាច់ទៅសារខ្ញុំទេបុគ្គលិកគ្រប់គ្នាឲ្យតែមានសមត្ថភាពលោកប្រធានណាគាត់នឹងមើលឃើញហើយយើងខ្ញុំមើលអូបងមកដល់ហើយអូអឺបងសុំតោះនោះមិនប្រហែលការងារតិចនៅក្រុមហ៊ុន អត់អីណាយចាអត់អីទេបងអញ្ចឹងការងារបងចប់អស់ហើយអូបានបងមករកអូនចប់អស់ហើយហើយកន្លែងចាំបងយូរទៅអឺយូរគ្រាន់បាដែរហ្នឹងក៏ប៉ុន្តែបងឯងមកយឺតក៏អត់អីដែរក៏មិនបានជួបគ្នាដដែលហ្នឹងព្រោះថាបខំបងឯងឲ្យមកលឿនមិនដឹងបានអីមកវិញផងនិយាយទៅអណៃចិត្តតែចេះណោះនេះបើគេអ្នកផ្សេងប្រហែលជាជេរបងងាប់ខាននេះណា អូយណែបង គេផ្សេងហើយអូនផ្សេងរឿងអីដែលយើងត្រូវយោគយល់គ្នាបានក៏យោគយល់ទៅបើចង់ស្រឡាញ់គ្នាបានយូរហើយមនុស្សយើងសិតតែមានហេតុផលគេមកយឺតក៏គេមានហេតុផលគេដែរកុំអីតកុហកទៅបានអូខេអណៃអរគុណដែលតែនិយល់ចិត្តបងអេមកសិក្សាបងណាទីតាមិនក៏មកជាមួយនឹងស្រីផ្សេងទៅវិញណាអូមិនបានជាឯងស្គាល់សង្សារឡាទី កុំអីក៏យើងមិនស្គាល់ដែរកុំតែឃើញឡាពីនេះជិះចិត្តផអន់ចិត្តជាមួយម្នាក់ហ្នឹងហើយថាឲ្យរហូតសិនតាបង្កើតមិត្តភាពនឹងពេលវេលាដ៏សប្បាយជាមួយគ្នា Colgate សោះអបថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ម៉ាដាមជាទី ចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូប ជានិរន្តរ៍ Simulator Total Comfort លេខ2ថ្មី សុខភាពល្អថ្ងៃនេះដើម្បីអនាគតភ្លឺស្វាងពិសាគ្រឿងស្រវឹងសូមកុំបើកបបស្ទីជីវិតប្រកបដោយភាពស្វាហាប់ Download យកកម្មវិធី Party Reward App ឥឡូវនេះទៅ Pedisure ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រសជាតិ Strawberry ថ្មី DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរឹងមាំ Milo ជាមួយ Active Go ដែលជាសមាសធាតុផ្សំពីផ្លើតបល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខស្វាងចែជាមួយ Nescafe កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជា ឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពីមុនសិលិចសិនពិសាដោយការទទួលខុសត្រូវនៅ Manchester City ព្រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រៀងយ៉ាំវល់អេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ស៊ីមឡាហ្គេន IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែស្គាល់ណា អឺយើងឲ្យទៅលួចស្ដាប់ពួកគេនិយាយវិញចង់ដឹងថាហេតុអីបានសិលាបាញ់គ្នាជាមួយនឹងឡាទីណែមិនបានជាអញល្ងងម៉េះណែអ្នកតនសម័យ negative ចែអីដឹងអីតាអីថាឡាទីហ្នឹងចូលចិត្តផុសអីទូ Facebook ខ្លះហើយរំដំនឹងគេបាយគ្នាជាមួយនឹងម្នាក់នោះទៀតមិនដឹងជាផុសបាយអូហូស្ទឹងហើយមើលទៅអឺ យើងផ្លែឆឹងតោះអញ្ចឹងយើងបើកមើលហ្មងណាអឹមឥឡូវយើងរកអីញ៉ាំសិននេះហ្នឹងហើយបងបងឃ្លានផងបងហើយញ៉ាំមួយ មានអារម្មណ៍ខ្លួនឯងក៏ខឹងដែរមនុស្សយើងបើមិនមត់មិនមត់គឺគេជន់អញ្ចឹងតោះតែបែបនេះខ្លះមិនបានដេញចេញក៏ដេញទៅកន្លែងធ្វើការអញ្ចឹងអញ្ចឹងចេញក៏បាននៅក៏មានតែភាពលំអៀងគៀបសង្កាត់បុគ្គលិក បសួរបងបាទ CV របស់ខ្ញុំអូនធ្លាប់ធ្វើការពីមុនមកហើយហេតុអីក៏ចង់មកធ្វើការនៅក្រុមហ៊ុនយើងយើងទៀតគឺខ្ញុំចង់បានបទពិសោធន៍ការងារថ្មីនៅទីនេះហើយណាមួយ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដែលខ្ញុំបងចង់ធ្វើជាយូរហើយបើតាម CV និងបទពិសោធន៍របស់បងអូនអាចធ្វើការនៅទីនេះបានហើយបងអូនដឹង ដំណឹងជ្រើសរើសបុគ្គលិកនេះតាមរយៈណាចាគឺខ្ញុំដឹងតាមការជ្រើសរើសនៅក្នុង Facebook អូល្អតា Facebook ពិតជាសាយបានធំទូលាយមែនមិនដូចសម័យមុនចង់ជ្រើសរើសបុគ្គលិកក៏មិនពិបាកបិទប្រកាសដូចពីមុនដែរចាអញ្ចឹងបាទខ្ញុំចាត់ទុកថា Facebook គឺសំខាន់ដែរអញ្ចឹងឲ្យបងសុំ Facebook អូនមួយបាននេះស្រួលតាក់ទងការងារជាមួយគ្នា ចាបាននេះបង Facebook អស់នេះបើតាមចូលមើល profile របស់ប្អូនទៅប្អូនពិតជាយក Facebook ជាធំមែនអូនទុកវាធំពេកដល់ឋានៈរឿងខ្លួនឯងក៏ផុសតារាមកគេដឹង ខ្ញុំអបសុកហើយណាមួយ វាក៏ជួយ សម្រួលដល់អារម្មណ៍ខ្ញុំធូរស្រាលខ្លះដែរនិយាយការពិតទៅ តាមសមត្ថភាពនិងបទពិសោធន៍របស់បងប្អូនខ្ញុំពិតជាចង់បានធ្វើការនេះតែគោលការណ៍ក្រុមហ៊ុនរបស់យើងមិនចង់ឲ្យបុគ្គលិកណាមួយយករឿងក្រុមហ៊ុនមកផុសឌៀមដាមឬក៏ហែកហួរដោយក្រុមហ៊ុនចាស់របស់បងអូនតែបងអូនធ្វើដាក់ទេគឺដោយសារតែក្រុមហ៊ុននឹងល្បីដាក់ខ្ញុំពេក ទៅខ្ញុំខំហើយក៏ផុសទៅមិនមែនក្មេងៗមានរឿងអីផុសទៀមដានដាក់គ្នាទេយើងទាំងអស់គ្នាសិតតែមានរឿងសម្ងាត់រៀងរៀងខ្លួន តែអ្នកខ្លះគេមិនបញ្ចេញឲ្យអ្នកណាដឹងនោះទេ គេលាក់ណាស់តែប្អូនវិញ គិតខុសពីពួកយើង មានរឿងអីបន្តិចក៏បញ្ចេញដោយសារតែចំណុចនេះហើយ ទើបខ្ញុំចង់ពិចារណាលើប្អូនម្ដងទៀតអញ្ចឹងប្អូនអាចទៅសិនបានបើយ៉ាងម៉េចយ៉ាងម៉េចខាងបងមិនប្រាក់ទេ nó khó chết ta thầy ạ Dạ Không chết chẳng Ôi ông khó khó lên ta មកពីបែបនេះមែនទេទើបយើងបាត់បង់មនុស្សទាំងអស់ទាំងមិត្តភ័ក្តិទាំងការងារនិងសង្សារដែលឆ្លងយើងជាយូររឿងរបស់យើងហេតុអីក៏ច្រើនត្រូវលាតត្រដាងឲ្យអ្នកដទៃដឹងគុំដោយសារតែបញ្ហាតិចតួច យើងបែរជាព្យាយាមបង្កើតឲ្យវាទៅជាបញ្ហាធំដំណោះស្រាយរបស់មនុស្សគឺមានអ្វីត្រូវនិយាយតទល់គ្នាមិនមែនយកបណ្ដាញសង្គមមកហែកហួរគ្នាចាក់ឲ្យគេដឹងនោះទេ